អរេខ្ញុំអត់ទុកមើលជាអនុស្សាវរីយ៍ទេបងទៅអូយហើយនៅមក ជំរាបលោកអ្នកបតិសតាប្រតិហន្តប្រពន្ធអ្នកបុស្វាអាយៈលោកគ្រូព្រៃសម្បត្តិបតាប្រពន្ធជំនួសទៀតបាទបាទ 啊！哦，哈哈哈！啊，不好意思啊。